Welcome to Mr. Nonhim and Mr. Sock Gang Feet, Mr. Sock G, FT Mr. Bore on the mix ចង់និយាយថាសម័យនេះគេស៊ីបាយនឹងចានគេមិនស៊ីបាយនឹងត្រឡោកទេស៊ីខ្ជូតចាស់តែសំដីលយក៏គេអត់ទុកយូរដែរនិយាយនិយាយថាសម័យនេះគេស៊ីបាយនឹងបាយបាយបាយបាយបាយបាយបាយបាយនឹងចានគេមិនស៊ីបាយ Blu-ray on the mix សម័យនេះគេស៊ីបាយនឹងចានគេមិនស៊ីបាយនឹងឡោចុចចុចចុចនិយាយចុចនិយាយនិយាយថាសម័យនេះគេស៊ីបាយនឹងបាយបាយបាយបាយបាយបាយបាយបាយបាយនឹងចានគេមិនស៊ីបាយនឹងឡោចឡោចឡោចឡោចឡោចចុចនិយាយថាសម័យនេះគេស៊ីបាយនឹង Xin thấy lôi giết Remix my melody Mr. Bore <laughs> On the mix anh mua gói xin thấy lỗi tiếp bạn mình buộc lời